ប្រជែងនឹងជួននៅកទាំង5ប្រការគឺអាយុមួយមរណៈមួយសុខភាពមួយសញ្ញាមួយចូលចម្រើនការមានដល់សភារាធេរៈគ្រប់ព្រះអង្គនឹងចម្រើនកើតមានដល់អស់លោកអរិយពុទ្ធសាសនិកជនគ្រប់គ្រប់ប្រាណទាំងអស់ ដែលបានត្រង់ស្ដាប់ស្ដាប់នៅសកលទេសនាបំពេញពុទ្ធលចិត្តទឹកសម្រាប់ជាទីគំនិតរបស់ខ្លួនក្នុងសង្សារវរនេះមុននឹងលើកឡើងយកនៅវត្តធម៌យកមកសម្ដែងប្រកេនគឺមានសូមសូមការអធិស្ឋានអភ័យលោកអង្គទេសំណាក់ ព្រះបរិស័ទទាំងឡាយត្រូវការមុខធម៌ដែលសម្ដែងទៅហើយមានការជ្រុលជ្រុលលើយុទ្ធសាស្ត្រនៅពីពេញបរតាជាជាអ្នកបល័យសេចក្តីនៃប្រធនានៃដីមិនបានស័ក្តិសមរម្យទៅតាមសម្ដានចិត្ត សុទ្ធតមេត្តាហន្តីហើយទូចំពោះខ្ញុំប្រកាសណាស្មារតីសូមប្រគេនពរចម្រើនពរនមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោអរហតោសម្មា សម្មាពុទ្ធសានៈមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធសាខ្ញុំប្រកាសណាសូមនមស្ការស្វែងគុណចំពោះសម្ដេចព្រះសក្យនីព្រះសវណ្ណសម្មាសម្ពុទ្ធជាម្ចាស់ដោយសេចក្ដីគោរព ប្រកាសពីគឺខ្ញុំប្រកាសណាសូមលបិតលំអោកាលស្វ័យគុណពីព្រះពរទាំងពីរប្រការគឺបានដល់ប្រសពរិយពេកធម៌មួយនិងកំណត់ប្រយោជន៍ប្រដធម៌មួយតែជាវិជានិស័កធម៌សម្រាប់ចម្លងសត្វលោកចេញចាអំពីទុក្ខរោគប្រមរមសុខគឺប្រតិទិ ប្រការទី3ខ្ញុំប្រកាសណាសូមនមស្ការស្វាគមន៍ព្រះពុទ្ធប្រសពជាបញ្ញភេទប្រកាសទាំងពីរប្រការគឺបានដល់ព្រះអរិយសង្ឃមួយនិងសង្ឃទេសង្ឃមួយដោយដីគោរពរតនប្រយ័ត្នសានុភាវេរញ្ញ ដោយអនុភាពនៃជាបារមីនៃព្រះត្រៃរតន៍សូមសរីសួស្តីគ្រប់យ៉ាងចូលកើតមានដល់កមាអស់លោកអ្នកឲ្យបានសពសពកាតរិទ្ធិឥតោបរាំងធម្មំទេសាមិ លំដាប់បន្តអំពីបទនមស្ការនេះទៅខ្ញុំប្រកាសណាស្មារតីក៏សូមលើកឡើងជន់នៅពធទេសនាយកមកសម្ដែងប្រគេនជាចែកជូនដល់អស់លោកពុទ្ធបរិស័ទទាំងឡាយដើម្បីទុកជាទីរិទ្ធិជាអារម្មណ៍សម្រាប់យកមកពិចារណាអំពីភាពទឹក របស់បុគ្គលម្នាក់ម្នាក់ពធទេសនាដែលមិនត្រូវលើកឡើងសម្ដែងក្នុងទីនេះចង់ប្រាប់អំពីរឿងពិតដែលមាននៅក្នុងរាងកាយរបស់សត្វបកលោកទាំងអស់គ្នាបើសិនជាជនណាមានប្រាជ្ញាតែកើតអំពីបានស្ដាប់ធម៌ហើយយកទៅគិតយកទៅពិចារណានឹងអាចជ្រើសរើសរកនៅផ្លូវ សម្រាប់ធ្វើដំណើរទៅរកដីសុខសម្រាប់ខ្លួនអ្នកម្នាក់ព្រោះនៅក្នុងព្រះពុទ្ធសាសនានេះពុទ្ធបរិស័ទទាំងឡាយគឺព្រះអង្គទ្រង់សម្ដែងនឹងជាគឺចំណិតខ្លាំងទៅលើបុគ្គលម្នាក់ម្នាក់សម្រាប់ដោះស្រាយខ្លួនឯងចនាជួយចនាឬក៏ដោះស្រាយចនាជាខ្លួនដោះស្រាយនៅអំពើរបស់ខ្លួនទេ មានតែខ្លួនឯងសម្ដោះស្រាយខ្លួនឯងទើបបានស្វែងរកនៅអ្វីដែលពិតអ្វីដែលពិតបាននៅក្នុងពេលនេះគឺពុទ្ធបរិស័ទទាំងអស់ប្រគុណម្ចាស់ប្រកាសណាជាចតិកាវត្តលក្ខណៈបានរៀបចំកសាងទៅជាពុទ្ធមួយសម្រាប់ប្រភេទ ដល់ពិភពសង្ឃដែលប្រព្រឹត្តនៅសិក្ខាក្នុងព្រះពុទ្ធសាសនាបតិកគួរបានមកជាអារម្មណ៍មួយសម្រាប់យើងគិតរបស់គ្នាគាត់នឹងគឺសំដៅយកពីសំណាក់អាស្រ័យរបស់ព្រះបើពុទ្ធបរិស័ទគេមិនហៅគាត់ទេគេហៅផ្ទះសំដែងហៅផ្ទះ ឬគេហៅគេហឆានឹងក្រំតែប្រែក្រំតែប្រើពាក្យផ្នែកបាំងខាងបព្វចិត្តនឹងគេប្រើតែបាត់ទៅបើខាងប្រកបគេហៅផ្ទះទៅគេហៅគេហខាងទៅកន្លែងនៅអាស្រ័យរបស់ប្រកបដូច្នេះយើងនឹងបើកនៅសំណួរមួយយើងសួរថា ផុតក្តីផ្ទះក្តីទាំងអស់នេះតើជាវត្ថុសម្រាប់ជិតណាហើយសម្រាប់ឲ្យអ្នកណានៅពួកគាត់នឹងក៏ធ្វើទៅគឺសម្រាប់នៅហើយបើផ្ទះក៏ចឹងដែរផ្ទះនោះទុកជាធ្វើអំពីស្លឹកឬក៏បឿនឬក៏ផ្ទះស្មោ មួយជាន់ពីរជាន់7ជាន់អីចឹងទៅក៏មិនផ្លែកគ្នាជាងអ្វីដែលពិតទេហើយក៏មិនមានអ្វីដែលជាអស្ចារ្យខ្លាំងជាងខ្លាំងទៅទៀតអញ្ចឹងយើងយកមកពិនិត្យមើលថាតើសត្វដីព្រះដីគ្រប់ប្រភេទទាំងអស់តើសម្រាប់ធ្វើឲ្យអ្នកណានៅ ព្រោះនៅក្នុងរាងកាយយើងមានធម្មជាតិពីរដែលស្ថិតធម្មជាតិមួយគឺរាងកាយទាំងមូលដែលយើងពោលឲ្យស្គាល់ស្ដាប់មកថាដងខ្លួនយើងប្រតិកប្រតុស្ថិតដោយក្បាលមួយមានខ្លួនហើយមានដៃពីរនិងជើងពីរខ្លួននឹងដៃពីរជើងពីរក្បាលមួយនឹងនឹងជាទូរូបរាងកាយរបស់យើងទាំងអស់គ្នា ទាំងរហោះទាំងបតកិច្ចដែលមានដូចគ្នាទាំងអស់ហ្នឹងរឿងពិតដែលមានមួយរឿងពិតមួយទៀតនៅក្នុងរាងកាយតើមានសេនាជាម្ចាស់ដែរឬទេយើងពិនិត្យទៅឃើញថាមានចិត្តមួយដែលជ្រកក្នុងរាងកាយមានចិត្តមានរូបមានចិត្តនឹងជាម្ចាស់របស់រាងកាយជាអិសរភាព អញ្ចឹងរឿងពិតមានសីគឺរឿងកាយហើយចិត្តរឿងកាយនឹងពុទ្ធបរិស័ទស្គាល់ហើយស្គាល់ព្រោះរបស់នេះក៏បីកាន់បានបាត់ទៅដឹងថារឹងដឹងថាដៅដឹងថាសើមដឹងថាលហោនេះរាងកាយយើងយើងទៀតទាំងអស់គ្នាទៅយើងដឹងថានឹងរូប តែចិត្តនៅក្នុងរាងកាយយើងនេះគឺមិនមានកាន់បានទេមិនពលត្រូវទេមិនអាចចាប់ជាប់បានទេប៉ុន្តែគ្រាន់តែដឹងថានឹងចិត្តដឹងអញ្ចឹងដឹងតែចិត្តអញ្ចឹងប៉ុន្តែបែកចែកគ្នាប្រាប់គ្នាស្ែងនេះអត់បានទេហើយចិត្តនឹងសួរទៅជ្រប់នៅក្នុងណានៅក្នុងរាងកាយយើង រូបរាងកាយចាប់ពីចុងសក់រហូតដល់បាតជើងពុទ្ធបរិស័ទទាំងឡាយគឺជាប្រតិកម្មដែលចិត្តសម្រាប់ប្រាច់ទៅប្រាច់មកនៅក្នុងរាងកាយយើងគឺជាប្រតិកម្មគឺជាដែនដីមួយដែលចិត្តវាដើរគេដើរទៅដើរមកក្នុងហ្នឹងហើយចុះបញ្ជាក់ថាឲ្យដឹងថាដើរទៅដើរមកហ្នឹងយ៉ាងម៉េចទៅ ភាពជាក់ស្ដែងដែលយើងត្រូវយល់ប្រកបទាំងអស់គ្នាយើងត្រូវយល់ថានៅពេលណាដែលមុខខំក្បាលយើងដែលកោសអស់ហើយសួរថាដៃឈឺឬក៏ជើងឈឺឬក៏ក្បាលឈឺនៅពេលណាដែលយើងដើរទៅតកិច្ចនិងតសដើរដើរទៅជើងម៉ាំង នឹងកសឬក៏កប់ឬក៏រត់ផ្ទះអីចឹងទៅអ្នកដើរទៅជុលក្បាលហ្នឹងសួរតែដៃឈឺជើងឈឺឬក៏ក្បាលឈឺអញ្ចឹងក្បាលនេះជាប្រណាប់សម្រាប់ឲ្យចិត្តដឹងលេងចិត្តតាគាត់អ្នកទទួលការឈឺចិត្តនឹងគេស្ទុះវឹក គឺមិននៅជ្រកចំចំណុចដែលត្រង់បាក់ម៉ាំងអូយអ្នកណាស្រែកអូយហ្នឹងគឺប្រដាប់ឲ្យលន់ថាអូយហ្នឹងគឺរាងកាយហើយប៉ុន្តែចិត្តទេអ្នកស្រែកយោចិត្តហ្នឹងមិននៅក្បាលដឹងតែឈឺក្បាលបាក់ដៃដឹងតែឈឺដៃបាក់ជើងដឹងតែឈឺជើងបាក់ចុងជើងដឹងតែឈឺចុងជើងបាក់ចុងច្រមុះដឹងឈឺចុងច្រមុះបាក់ចុងត្រចៀកដឹងឈឺចុងត្រចៀក អញ្ចឹងបានន័យតែចិត្តហ្នឹងគាត់ក្រាច់ទៅក៏រត់ទៅពេញទៅរាងកាយទាំងអស់អញ្ចឹងវាជាប្រទេសរបស់ចិត្តនេះវាជាប្រទេសរបស់ចិត្តកាយនឹងជាប្រទេសរបស់ចិត្តចិត្តនឹងដើរក្នុងនឹងជ្រៅក្នុងនឹងដេកក្នុងនឹងនៅក្នុងនឹងអត់អស់អញ្ចឹងធម្មជាតិពិតយើងមានពីរអញ្ចឹងយើងមានពីរហើយរបស់ទាំងពីរមុខនេះ មិនច្រឡំគ្នាទេប៉ុន្តែអាស្រ័យនៃជាមួយគ្នាតែមិនច្រឡំគ្នាទេជារាងកាយយើងពិតជារាងកាយចិត្តពិតជាចិត្តចិត្តនៅពេលហ្នឹងអញ្ចឹងយើងសួរថារូបរាងកាយយើងទាំងអស់គ្នានឹងទៀងទាត់ទេយើងអាចឆ្លើយថាវាអត់ទៀងទេព្រោះតែចក្ខធម៌ដែលឃើញថាមិនទៀងពិតនឹងគឺក្នុងបច្ចុប្បន្ននេះក៏គង់ប្រកបដែរ ប្រឡែកឮសូរទៅខាងក្រោមសំឡេងលំសូរកិលនេះជាកុមារាកុមារីឯងណាកាលពីមុនអញក៏ក្មេងចឹងដែរគាត់ជាក្មេងនឹកឃើញការពីខ្លួននៅក្មេងដល់ងាកឆ្វេងងាកស្ដាំទៅប៉ះមនុស្សស្រីម្នាក់អាយុ20ឆ្នាំអគាត់នេះយើងកញ្ញានេះមកស្ដាប់លោកទេសដែរតា យើងមើលទៅឃើញគេមិនមែនក្មេងតែក៏មិនមែនចាស់ពេកទេនៅក្នុងអាយុ20ឆ្នាំអញ្ចឹងនឹកឃើញល្អអញកាល20ឆ្នាំវាមិនចេះមុខមិនចេះសក់មិនចេះបើអែតអត់មិនចេះមានរូបថតទុកជាសញ្ញាងាកបាច់ទៅទៀតឃើញតែគាត់រៀងសោចញញមកតែសក់ទៅ សក់ទៅអសក់ពីដើមមិនទៅចឹងទេឥឡូវទៅហើយងារទៅខាងនោះមកទៅឃើញគាត់នឹងកោសក់ស្វល់ខោស្បែកជ្រួយនេះជាតចៈផលប្រកាសនៅភាពមិនជាងតតរបស់រូបរាងកាយកំពុងតែប្រកបនឹងចក្ខុដែលជាងកំពុងតែឃើញពិតអញ្ចឹងយើងដឹងថារាងកាយនេះទាំងខ្លួនយើងទាំងខ្លួនគេសុទ្ធតែមិនជាងតតថេរអស់ អញ្ចឹងយើងនឹងអាចដឹងតរទៀតថា ការបរៀនកាយនេះចាស់ចរិយាគឺចាប់នឹងមានសេចក្តីស្លាប់នៅខាងចុងនៃគ្រាទាំងអស់អញ្ចឹងនៅក្នុងសម័យដែលរៀនកាយស្លាប់នឹងតើចិត្តស្លាប់ដែរឬទេអ្នកណាដែលលេសង្សារវៈអ្នកណាដែលដេកនៅនេះយើងទៅពិចារណាមើលរបស់ពីរមុខហ្នឹងណា រាងកាយមួយចិត្តមួយអ្នកទាំងពីរអ្នកនឹងនរណាគេដើរលេងក្នុងសង្សារវដ្តណានដេកនៅនៅក្នុងពេលដែលរាងកាយយើងរលត់បានន័យស្លាប់ពុទ្ធបរិស័ទស្លាប់ស្លាប់ដោយហេតុណាក៏ដោយស្លាប់ដោយឈឺចាស់ស្លាប់ពុទ្ធបី ស្លាប់ដោយគួសចិត្តឬក៏ប្រដីវត្តឬក៏ស្លាប់ដោយត្រូវក្របទៅវិសេវឬស្លាប់ដោយហេតុណាមួយក៏ដោយឈ្មោះតែស្លាប់ដោយគ្នាទាំងអស់អញ្ចឹងក្នុងសម័យស្លាប់នឹងតើយើងអាចដឹងថានរណានៅនរណាទៅទេយើងនឹងអាចដឹងថាមានអ្នកនៅហើយក៏មានអ្នកទៅដែរអ្នកពីរអ្នកហ្នឹងណារូបរាងកាយហើយនឹងចិត្តនឹងយើងអាចដឹងថាមានអ្នកនៅមានអ្នកទៅ អញ្ចឹងអ្នកណាអ្នកទៅចិត្តគាត់ទៅប្រជជនណាអ្នកនៅរាងកាយអ្នកនៅរាងកាយវានៅចិត្តគាត់ទៅពីដើមចិត្តនៅក្នុងរាងកាយគាត់នៅជាមួយគ្នាទៅណាក៏ដាក់ទៅរំសាមគ្គីធម៌ព្រមព្រៀងនៅជាមួយគ្នាតែដល់ពេលហ្នឹងមួយនៅមួយទៅមួយស្រាប់តែទៅបាត់ដើម្បីដឹងតែទៅបាត់ហ្នឹងតើយើងអាចដឹងដោយវិធីណា យើងពិនិត្យមើលអ្នកស្លាប់មើលការកំពុងរស់ក្តិចឈឺឈឺកំក្តិចអញអញឈឺដៃគាត់នេះរឹតណាស់តែដល់ពេលស្លាប់មកនៅពេលដែលវិញ្ញាណចុះចោលទៅរាងកាយរបស់យើងម្នាក់ម្នាក់តើក្តិចឈឺទេសង្ខារដល់តែក្តិចនោះសូម្បីយកទៅដុតទៅក្នុងគ្រឿងក៏មិនដែលស្បែកទៅអុយកុំកុំដុតអញអត់អស់ អញ្ចឹងបានន័យថានៅពេលដែលវិញ្ញាណយើងចុះចោលរូបនៅពេលដែលចិត្តយើងចុះចោលរូបពេលនឹងរាងកាយរបស់ផងយើងមិនបានដឹងទាំងអស់អញ្ចឹងការពីដើមក្តិចឈឺស្រែកអញ្ចឹងដល់ណាដែលឈឺចិត្តតាដែលឈឺ គាត់រាប់ឈឺគឺរាងកាយដល់ពេលស្លាប់នេះចិត្តចាប់បាត់ហើយរាងកាយក្តៅឈឺទេអត់អញ្ចឹងពិតមែនចិត្តជាអ្នកឈឺតាចិត្តជាអ្នកស្រែកតាណាចិត្តជាអ្នកស្រែកចិត្តជាអ្នកដឹងណាទទួលការឈឺចាប់ព្រោះរាងកាយជាធម្មជាតិមួយ រាងកាយជាធម្មជាតិមួយដែលមិនដឹងតែខ្លួនចាស់ហើយក៏មិនដឹងតែខ្លួនឈឺហើយក៏មិនដឹងតែខ្លួនបែកទេដែរអញ្ចឹងបានលោកថារាងកាយជាទៀតបណ្ឌិតមួយនៅពេលដែលចិត្តចត់ចោលរូបដងដងតើចិត្តបាននាំយកអ្វីទៅដែរឬទេនេះយើងគិតទៅនឹងតិចតើចិត្តយើងទាំងអស់គ្នានឹងបាននាំយកអីទៅជាមួយទេបាននាំយកភ្នែកទៅទេ បាននាំយកត្រចៀកទៅជាមួយទេបាននាំយកច្បោះទៅជាមួយទេបាននាំយកដាតទៅជាមួយទេនាំយកកាយទៅជាមួយទេនាំយករាងកាយត្រង់ណាទៅជាមួយដែរទេបើសិនជាចិត្តនាំយកទៅហ្នឹងគឺมันមានរូបសម្រាប់ដុតទេហើយក៏มันមានឆ្អឹងសម្រាប់ឬដែរព្រោះចិត្តគាត់យកបាត់ទៅហើយអញ្ចឹងរូបទៅស្ដោប គេយកទៅដុតដុតនៅតែឆ្អឹងនេះបញ្ជាក់ឲ្យឃើញថានៅក្នុងពេលចិត្តដែលគាត់ធ្វើដំណើរទៅនឹងញាតិយោមពុទ្ធបរិស័ទទាំងឡាយគឺរាងកាយនៅតែអស់បើសិនជារាងកាយនៅទាំងអស់យ៉ាងនេះតើអ្វីអ្វីដែលនៅព័ទ្ធជាមួយរាងកាយនឹងបានទៅជាមួយទេអត់បានទៅជាមួយទាំងអស់គ្នាហ្នឹងសំលៀកបំពាក់ទាំងឡាយ ដោយកាយស្លឹករំពាត់អស់ច្រើនបន្លាស់នៅក្នុងទូញប់គឺនៅនឹងទាំងអស់សូមបីលោកអាចារ្យទាំងឡាយឬក៏ម្ចាស់នៃសពទាំងឡាយនាំគ្នាយកនៅកំណត់ខោអាវទាំងអស់យកទៅដាក់នៅក្នុងក្តាមឈប់ដើម្បីបញ្ជូនទៅកន្លះខែតបើកមើលតើមានបាត់មួយកំសែណាដែរឬទេអត់នៅទាំងអស់ ថតមើលពីគូនៅតែពីគូបើមិននៅពីគូក៏នៅ4ណាស់តែនៅតែមាន4នៅទាំងណាគឺនៅនៅតែអស់អញ្ចឹងបើគេដុតទៅវិញគេដុតបញ្ជូនទៅឲ្យតើបានវិញ្ញាណនឹងយកទៅទេភាពតែចាក់ខននៅពេលដែលយើងបានដុតនឹងគឺមានឆាក់យ៉ាងឡងនៅពេលយកខោអាវយកដុតបញ្ជូនទៅខោអាវនឹងคลายទៅជាក្រញោមនៃភ្លើង គឺមានផេះជាអានិសង្សអញ្ចឹងទៅជាផេះផែនដីក៏អស់ចិត្តមិនបានទទួលយកទៅទេអាហារភោជជនទាំងឡាយដែលនៅគាត់ជំវិញខ្លួនសម្រាប់ហូបចុកអស់100ឆ្នាំឬក៏80ឆ្នាំកន្លងមកសួរថានឹងបានយកទៅដែរឬទេឬក៏មានបានហូបដែរឬទេជាក់ស្ដែងណាស់ពិតពិតនៅពេលដែលស្លាប់ម្ដងម្ដងគេទាំងឡាយតែនិយមរាប់អានថា គេនឹងដាក់ចុងជើងឬក៏ដាក់លើតុហើយអញ្ជើញមេដាបៃតាឲ្យថែប្រសោយដោយវិធីណាដែលគេបានយល់សួរថាតើមានរលួសសូម្បីត្រង់តែមួយសភាមានទេការពីគាត់រួចបានជូនអញ្ចឹងអស់មកតែដល់ទៅពេលគាត់ស្លាប់ជូនប្រមាណនៅទាំងអស់អញ្ចឹងបើនៅអញ្ចឹងបានន័យថាវាអត់ទៅជាមួយ វាអត់ទៅនោះព្រោះប្រដាប់ពីមិនទៅផងចុះតម្រាំរបស់ពីទៅទៀតប្រដាប់ពីនៅណានៅមកបើប្រដាប់ពីនៅនឹងដែរតើចិត្តមានអីស៊ីទៀតព្រោះមាត់ជាប្រដាប់សម្រាប់ចិត្តគេប្រើខាងទីភ្នែកជាប្រដាប់សម្រាប់មើលត្រចៀកជាប្រដាប់សម្រាប់ស្ដាប់ចំមុខជាប្រដាប់សម្រាប់ធំក្លិន អំណាចជាបណ្ដោតសម្រាប់ជញ្ជក់មើលរាងកាយជាបណ្ដោតសម្រាប់ឆ្លៀកខោអាវអីកាយជាលាភ្នែកបណ្ដាប់សម្រាប់មើលក៏ចិត្តមិនបានយកទៅតើនឹងមានរូបអីមើលទៀតបើបណ្ដាប់នៅណេះសេចក្ដីនៅណេះតើមានបណ្ដាប់ណាយកទៅស្ដាប់អញ្ចឹងយើងនាំគ្នានិយាយពាក្យមួយលេងសោកថា យើងគិតយកម៉ែយើងឲ្យទៅនៅវត្តហើយគាត់ស្ដាប់ធម៌ពិតទេតាមពិតគឺខ្លាចខ្មោចទេអត់មានទុកឆ្អឹងនៅផ្ទះខ្លាចខ្មោចអញ្ចឹងយកទៅទុកនៅវត្តបណ្ដាថាអញ្ចឹងមិនសមទៅឲ្យម៉ែស្ដាប់ធម៌សួរតែម៉ែនឹងស្ដាប់បានទេបើប្រដាប់ស្ដាប់ដល់អស់ហើយ អញ្ចឹងនៅសតតែឆ្អឹងហ្នឹងតើលឺទេអត់អញ្ចឹងរឿងពិតគឺនៅទាំងអស់ចំមកក៏នៅនឹងក្លិនក៏នៅនឹងអត់យកទៅរួចទាំងអស់សម្រាប់ដែលជាប្រដាប់សម្រាប់ទីក៏នៅនឹងរបស់ទីនៅនឹងទាំងអស់រាងកាយប្រដាប់ទៀតដេកនៅនឹងអញ្ចឹងខោអាវក៏នៅនឹងផ្ទះសម្បែងស្លឹកសម្បត្តិក៏នៅនឹងទាំងអស់នៅនឹងទាំងអស់អញ្ចឹងជាតចៈបរមត្តធម៌មកបញ្ជាក់ឲ្យឃើញថា ប្រដាប់សម្រាប់ឃើញក៏យកទៅមិនបានប្រដាប់ដែលសម្រាប់មើលក៏យកទៅមិនបានអញ្ចឹងប្រដាប់ដែលសម្រាប់មើលយើងស្គាល់ហ៎ យើងក៏លេចមើលទៅឃើញល្អខូនបីប្រពន្ធក្រសម្បត្តិផ្ទះសម្បែងគូកបីលុយកាក់មាសប្រាក់ទាំងអស់ដែលភ្នែកក៏បីឃើញនឹងគឺនៅនឹងទាំងអស់តែជាក៏នៅនឹងសម្លេងក៏នៅនឹងអត់យកទៅទាំងអស់អញ្ចឹងរួមសេចក្តីមកអ្វីដែលចិត្តខំប្រឹងប្រែងអស់70ឆ្នាំនិង80ឆ្នាំថាជាអញថាជារបស់អញទាំងឡាយ ដល់ពេលបំផុតនឹងគឺចិត្តអត់មានបានកាន់យកអ្វីទៅទាំងអស់ចិត្តនេះអាចកាន់អាចត្រួតត្រា អាចធ្វើអិសរភាពបាន ចំពោះតែ ចិត្តនៅក្របក្នុងកាយទេពុទ្ធបរិស័ទទាំងឡាយបើញាតិញោមពុទ្ធបរិស័ទមានប្រពន្ធមានកូនមានប្តីមានស្រីមានទ្រព្យសម្បត្តិចឹងណាយើងអាចត្រួតត្រារបស់នេះបាននៅពេលណាដែលវិញ្ញាណនៅក្នុងរាងកាយទេ អាចថាកូនអញចៅអញប្តីអញប្រតិបត្តិអញផ្ទះអញនរណាបោះមិនការពារទាំងអស់តែនៅពេលណាដែលចិត្តនឹងចប់ចោលរួមហើយគឺมันអាចយកបានទាំងអស់ឥឡូវសូមលើកវិធានមួយយកមកបញ្ជាឲ្យបានឃើញច្បាស់លាស់អំពីធម៌ពិតនេះ មាននៅក្រុងសាវត្ថីគឺមានសទ្ធិមួយឈ្មោះអនន្តៈប្រែថៃណា នឹងមានប្រតិមត្តិដល់ទៅ80កោតនឹងធម្មតាច្រើនណាស់សម្បត្តិរាប់កោតហើយគាត់នេះជាមច្ឆាសទ្ធិនៅក្បែរវត្តជាតិពុននៅក្បែរព្រះដ៏មានលភិតែមិនដែលបានធ្វើបន់សូត្របីត្រឹមតែផ្កាមួយបាច់បបមួយបោយក៏មិនដែលប្រគេនព្រះម្ដងផងគាត់តែងតែអប់រំទូនមានកូនឆៅគាត់យ៉ាងមេថាមនាលកូនទាំងឡាយ អ្នកទាំងឡាយគ្រាប់បីដឹងក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកគ្រាប់សម្បត្តិទាំងអស់អ្នកទាំងឡាយបានមកត្រូវតែសន្សំទុកដើម្បីធ្វើជានាមានមួយក្នុងលោកនេះកាលណាបើយើងសន្សំហើយគឺมันយូរប៉ុន្មានយើងនាមានដូចជាសត្វទន្លេខ្លួនតូចមាត់តូចតែគ្នាច្រើនគេចេះពូនពាក់ចូលទៅជាដំបូងមួយបាន សូម្បីស្បតេរឆាំងគង់នឹងធ្វើទៅជាដំបូងពីចុះយើងជាមនុស្សតឡាំងហេតុអីបានជានិមិត្តគួរតែសន្សំកំចាយច្រើនអ្នកទាំងឡាយកំបីគប់កំគប់បីធ្វើបត់ព្រោះការធ្វើបន់ជាការអត់ប្រយោជន៍យើងខំប្រឹងរកខំប្រឹងធ្វើយកមកទុកហើយចែកជាស៊ីទៅទេទេលុចែកជាស្លៀកទៅទេធ្វើផ្ទះឲ្យគេនៅទៅទេបានការអីគេមានបានមកជួយហត់អីនឹងយើង កាលណាបើយើងឲ្យក្របគុំនឹងអស់ដូចជាឆ្នាំមិនដកស្នេហ៍ឆ្នាំមិនដកស្នេហ៍មកដល់ពីបន្តម្ដងបន្តិចម្ដងបន្តិចក៏រំលែកអស់ទៅគាត់យល់អញ្ចឹងគាត់យល់អញ្ចឹងកូនគាត់មួយឈ្មោះមូលសេរីមានកូនប្រុសមួយឯងមូលសេរីហើយគាត់ខ្លាចព្រោះចំណត់នោះមើលតាមមើលទៅมันមាន តុងមិនមានបងអីផ្ញើលុយដូចយើងបច្ចុប្បន្នទេប៉ុន្តែមើលទៅដូចជាមិនខុសគ្នាប្រមាណទេបងនឹងមិនបងនឹងហ៎នៅក្នុងសម័យនោះគេនិយមផ្ញើក្នុងខែដីនៅក្នុងខែដីកប់កប់ទុកក្នុងខែដីខ្លាចចោលរួយដោយយើងយកទៅផ្ញើអង្គមខ្លាចចោលរួយប៉ុន្តែបើមិនចេះប្រើនឹងគេលួចយកទាំងអស់ដូចគ្នា ណាណាលួចខ្លះមិនជរិញលួចនៅពេលស្លាប់ហ្នឹងគឺបោះចោលទាំងអស់ទាំងក្នុងដីទាំងលើដីហ្នឹងដូចគ្នាធ្ងន់នៃតែលេខគេលួចបានដូចគ្នាទាំងអស់បើយើងមិនចេះប្រើព្រះណាតែបើយើងទុកដាក់ហើយចេះប្រើព្រះអានឹងប្រសើរបើមិនចេះប្រើព្រះគឺមានន័យថាគេលួចទាំងអស់គេយកបានទាំងអស់ដល់គាត់កប់គាត់នឹងកប់មិនចេះប្រើព្រះអត់គាត់កប់ទុកមក សូមបីតកូនក៏ខ្លាចដឹងដែរអំថាទៅចោលសូមបីតកូនខ្លួនឯងក៏មិនឲ្យដឹងផងម្ល៉េះហើយគាត់ចេះគិតទៅមាសប្រាក់លុយកាក់ប៉ណេះប៉ណេះកប់ក្នុងដីប៉ុន្តែកាយគាត់ចាស់រាល់ថ្ងៃក៏អត់បានគិតផងវានៅតែខ្លួនអានឹងខ្លួនអញតែបំផុតគាត់ស្លាប់ទៅគាត់ចាស់ស្ងប់ចុះអាយុយើងប្រមាណទៅ ដល់គាត់ចាស់ស្លាប់ទៅជួតែមានអ្វីយកទៅជាមួយទ្រព្យសម្បត្តិលើដីដែលគេស្គាល់បានក៏យកទៅមិនបានទ្រព្យសម្បត្តិដែលផ្ញើទុកក្នុងផែនដីក៏យកទៅមិនបានព្រោះគាត់ចេះប្រើព្រះរបស់ដែលមានខ្លឹមមិនមានខ្លឹមសារឲ្យទៅជាមានខ្លឹមសារគាត់យល់ថាធ្វើបុណ្យអត់ប្រយោជន៍ពុទ្ធបរិស័ទទាំងឡាយលោកសទ្ធិនេះអស់អាយុសង្ខារអំពីនេះទេ ស្រោបសម្បត្តិដល់នៅរូបរាងកាយដល់នៅទៅតែវិញ្ញាណខណ្ឌវិញ្ញាណគាត់អត់ទីទុកធ្វើដំណើរទៅជ្រៅប្រមុខរុលចុះរុលឡើងទៅបោះភូមិមួយនឹងគេហៅទៅពហុធាតណាអ្នកអត់បន់ត្រូវអ្នកអត់បន់ទៅកៅអ្នកស្ទាល់ក្រត្រូវអ្នកស្ទាល់ក្រទៅកៅនឹងព្រះតនៈពហុធាតដែរ ដៃឆក់មិនដែលឆក់ដីពុទ្ធបរិស័ទមិនដែលឆក់ឈើទេដៃឆក់ឆក់ដៃអញ្ចឹងអ្នកតល់ក្រត្រូវវិញ្ញាណតល់ក្រទៅកើតអ្នកសំទៀនត្រូវវិញ្ញាណសំទៀនទៅកើតអ្នកកំសត់ត្រូវអ្នកកំសត់ទៅកើតម្លោះឲ្យភូមិមួយ1000គ្រួសាររបស់រកស៊ីធ្វើខ្ញុំគេនឹងសំទៀនគេ អញ្ចឹងភូមិនេះត្រូវបានអានន្តសេដ្ឋីទៅចាប់ប្រេសន្ធិនឹងភាពនឹងរត់រកគ្នារត់រកគ្នាអានន្តសេដ្ឋីបានទៅចូលចាប់ប្រេសន្ធិក្នុងស្ត្រីជាភរិយានៃបរិម្នាក់ក្នុងចំណោមនៃជន1000គ្រួសារក្រំតែសេដ្ឋីនេះចូលទៅជ្រកភ្លាមពេលនោះ មនុស្សទាំងអស់1000គ្រួសារត្រូវហាត់ចុងប្រយុទ្ធដើមទាំងអស់សូមទៀនគេកលែងបានរកស៊ីកលែងកើតអស់អញ្ចឹងអស់ជីវភាពដែរក្រទល់ក្រក្រជួបនឹងក្រម្ល៉េះហើយអ្នកស្រុកទាំងអស់នេះគេនាំគ្នាគិតថាភូមិយើងវាក្រទៅហើយតែវាមិនមែនដល់ហៅមហាសល់ក្រទេ ឥឡូវយើងធ្លាក់ដល់មហាទ័លក្រហើយអញ្ចឹងប្រហែលជាមានមនុស្សមហាទ័លក្រមកកើតក្នុងស្រុកយើងទេដែរដល់អញ្ចឹងគេបែងចែកភូមិជាពីរ500គ្រួសារមកខាង500គ្រួសារមកខាងអញ្ចឹង500គ្រួសារដែលចេញផុតអំពីអនន្តសេដ្ឋីមានជីវិតរស់នៅជាធម្មតាដូចមុននៅក្រ500តែអញ្ចឹងគេខ្លាំងដាក់ គេស្លឹងទៅឲ្យចឹងពិតហើយលោកជាមានមនុស្សអបលក្ខាកណីចំណៃអត់ច្បាប់មហាសរក្រមកាដែរអញ្ចឹងគេដក250ទៀតធ្វើធ្វើតតែឃើញគ្រួសារពីរស្ត្រីម្នាក់មានស្ដីខាងតែចំណាស់គេដកចេញសូម្បីតែប្តីក៏មិនអាចនៅជាមួយបានដែរនៅម្នាក់ឯងសុទ្ធស្ដាប់ទៅវេទនាមហាវេទនារស់យ៉ាងដដ ដល់ពេលកូននឹងកើតសាវិជនពុទ្ធបរិស័ទទាំងឡាយហេតុតែកុសលគ្មានដល់កូននឹងកើតកំណត់គេហៅថាអហេតុកបរិសន្ធិនឹងអហេតុកបរិសន្ធិហើយកើតមកផ្នែកហ្នឹងគឺលៀងចេញដូចជាបីសាក្រមោះមាត់ដៃជើងមិនធម្មតាដូចជាមិន